ចឹងថ្ងៃនេះអ៊ីនសាអល់ឡោះយើងបន្តនៅមសាឡាមេរៀនរបស់យើងពាក់ព័ន្ធទៅនឹងហាឌីសគឺហាឌីសអប៊ីហរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូពាក់ព័ន្ធទៅនឹងអ្វីដែលយើងនិយាយថ្ងៃនេះគឺនិយាយអំពីថាអ្វីដែលជាប្រការដែលគេហាមធំបំផុតសម្រាប់អ្នកបួសក្នុងខែរ៉ាម៉ាដនណាអញ្ចឹងនៅក្នុងហាឌីសថ្ងៃនេះគឺយើងលើកឡើងអំពីហាឌីសអប៊ីហរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូ وعن أبي هريرة رضي الله تعالى عنه قال جاء رجل إلى النبي صلى الله عليه وسلم فقال هلكت يا رسول الله قال وما أهلكك قال وقعت على امرأتي في رمضان فقال هل تجد ما تعتق رقبة قال لا قال فهل تستطيع أن تصوم شهرين متتابعين قال لا قال فهل تجد ما تطعم ستين مسكينة قال لا ثم جلس فأوتي النبي صلى الله عليه وسلم بعرق فيه تمر فقال تصدق بهذا فقال على أعلى أفقر مني فما بين لابتيها أهل بيت أحوج إليه منا فضحك النبي صلى الله عليه وسلم حتى بدت أنيابه ثم قال اذهب فأطعمه أهلك رواه سبعة យ៉ាចឹងថ្ងៃនេះហាឌីសអំពីហាឌីសអប៊ីហ៊ុរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូហាឌីសអប៊ីហ៊ុរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូបាននិយាយថាមានបុរសម្នាក់មកជួបនប៊ីសល្លោះអាឡៃហ៊ីសឡាមហើយក៏សួរថាយ៉ារ៉ាស៊ូលឡោះប្រាប់រ៉ាស៊ូលឡោះថាហាឡាក់ទូយ៉ារ៉ាស៊ូលឡោះយ៉ារ៉ាស៊ូលឡោះខ្ញុំវិនិច្ឆ័យអន្តរាយហើយ قال وما أهلكك ចុះរ៉ាស៊ូលឡោះសួរថាតើអ្វីទៅដែលធ្វើឲ្យអ្នកអន្តរាយហ្នឹង កលវកតអាឡាមរ៉ាទីហ្វីរ៉ាម៉ាឌានខ្ញុំបានជ្រោះជ្រោះទៅលើប្រពន្ធរបស់ខ្ញុំនៅក្នុងខែរ៉ាម៉ាឌានបានថាជីម៉ាក់ជាមួយប្រពន្ធរបស់គាត់នៅក្នុងខែរ៉ាម៉ាឌានចឹងរ៉ាស៊ូលឡោះប្រាប់ថាសួរថាហ្វាហលហលតាយដូម៉ាតាទីកូរ៉ាកាបាតាអ្នកមានអឺអ្វីដើម្បីដោះលែងខ្ញុំប្រើទេមានខ្ញុំប្រើដោះលែងដែរទេរ៉ាកាបាហ្នឹងគឺមានន័យថាកណា បើថាលែងកកន្លែងហ្នឹងបានន័យថាលែងអឺខ្ញុំបំរើលែងមនុស្សពលគឺដោះលែងខ្ញុំបំរើតែម្ដងពីព្រោះឆេសៃមីនរ៉ហ៊ីម៉ុលឡោះបានបញ្ជាក់ថាអ្វីដែលម៉ាអ្វីដែលអឺជាសំខាន់ដែលឧទាហរណ៍កឡើយហ្នឹងគឺបើអត់កមនុស្សអត់រស់ទេអញ្ចឹងនិយាយរឿងកហ្នឹងគឺបើថាមិនមែនតកទេគឺដោះលែង មនុស្សទាំងមូលតែម្ដងនេះគឺការដោះលែងខ្ញុំបំរើតើអ្នកមានខ្ញុំបំរើដើម្បីដោះលែងអ្នកឬទេក៏ឡាឡារ៉ាស៊ូលឡោះប្រាប់ថាអឺបរិសុទ្ធថាអត់មានទេយ៉ារ៉ាស៊ូលឡោះចុះរ៉ាស៊ូលឡោះក៏សួរទៀតថា هل تستطيع أن تصوم شهرين متتابعين តើអ្នកមានលទ្ធភាពបួស2ខែជាប់គ្នាដែរឬទេក៏ឡាឡាណាគាត់ក៏បានថាអត់មានទៀតអត់មានលទ្ធភាពទៀត قال فهل تجد ما تطعم ما تطعم ستين مسكينا ណារសូលក៏សួរទៀតថាហលតៃយូម៉ាតុតអ៊ីមូសិតទីណាមីស្គីណាតើអ្នកមានអ្វីដើម្បីដោះលែងខ្ញុំបំរើផ្ដល់អាហារជូនអ្នកក្រីក្រ60នាក់ទេមានលុយដោះលែងអឺមានលុយផ្ដល់អាហារឬក៏មានអាហារផ្ដល់ជូនអ្នកក្រីក្រចំនួន60នាក់ដែរឬទេក៏ឡាអត់មានទេយ៉ារសូលឡោះ ណារ៉ូសុលក៏ថាអត់ទេអឺបរោះម្នាក់ឆ្លើយប្រាប់រ៉ូសុលថាអត់ទេសុំមយ៉ាឡាសាក្រោយមកក៏អង្គុយនៅជាមួយនឹងរ៉ូសុលទៅហ្វអូទីយ៉ាននប៊ីសល្លោះអាឡៃសាឡាមប៊ីអាឡាកិនវីហីតាមរុនហើយក៏មានគេយកជាកញ្ចប់បានថាការងមកឲ្យរ៉ូសុលដែលមានផ្លែតាម៉ាត់ فقال تصدق بهذا នប៊ីក៏បានឲ្យបរោះនោះយកផ្លែលម៉ានោះទៅសដកោះដើម្បី ធ្វើការកាហ្វារ៉ះនោះឯង អញ្ចឹងគាត់ក៏បានសួរទេសួររសូលឡោះទៀតថាអាឡាអាឡាអាប់ការ៉ាមីននេះតើតោសរកោឲ្យអ្នកដែល ក្រជាងខ្ញុំទៀតមែនដែរទេយ៉ារសូលឡោះគាត់ក៏បានប្រាប់ថាហ្វាម៉ាបៃណាឡាបតៃហាអះលូបៃទិនអះវយូអ៊ីឡៃហ៊ីបិនណាគ្មានទេនៅចន្លោះឡាបាឡាបានេះឡាបតៃឡាបានេះគឺបានន័យថាតំបន់អឺ តំបន់នៅម៉ាឌីណាមានតំបន់ហ្នឹងមានថ្មខ្មៅខ្មៅនៅខាងលើស្រួចស្រួចអឺដើរមុតជើងហ្នឹងចឹងទេនៅទិសខាងកើតនិងទិសខាងលិច នៅខាងកើតម៉ាឌីណាហើយនៅខាងលិច មានពីរតំបន់ហ្នឹងចឹងនៅចន្លោះហ្នឹងមានន័យថានៅតំបន់ម៉ាឌីណាហ្នឹងនិយាយជាស្ដែងគឺនៅម៉ាឌីណាហ្នឹងផ្ទាល់ម៉ាហ្វាម៉ាបៃណាឡាបតៃហាអះលូបៃទិនគ្មានក្រុមគ្រួសារណាអះវយុអ៊ីឡៃហ៊ីមីនណាដែល ត្រូវការជាងក្រុមគ្រួសាររបស់យើងទៀតទេមានន័យថាគាត់នឹងឯងក្រជាងគេបើយកទៅឲ្យអ្នកក្រមិននឹងជាអ្នកណាដែលក្រជាងគាត់ទៀតទេ وضحك النبي صلى الله عليه وسلم حتى بدت انيابه النبي صلى الله عليه وسلم សើចរហូតដល់ឃើញថ្មីរបស់គាត់ ثم قال اذهب فأط فأطعمه أهلك ចឹងអ្នកទៅចោះយកវាទៅឲ្យក្រុមក្រុមគ្រួសាររបស់អ្នកចោះយ៉ា ចឹងនៅក្នុងរិវយ៉ាតអ៊ីម៉ាមប៊ូខារីមូស្លីមអប៊ូដោតធីរមីស៊ីអ៊ីប្រូម៉ាជាណាសាអ៊ីណារិវយ៉ាតនេះមានទាំងអស់ហើយឡាហ្វតនេះគឺសម្រាប់ហាឌីសឡាហ្វតរបស់អ៊ីម៉ាមមូស្លីមចឹងនៅក្នុងហាឌីសនេះគឺបញ្ជាក់អំពីអ្វីដែលអឺអ្នកអ៊ីស្លាមត្រូវជៀសវាងបំផុតនៅក្នុងពេលបួសនៃខែរ៉ាម៉ាដននោះគឺការជីម៉ាដែលវាជារឿងបតាល់បួសមួយដ៏ធំបំផុត ហើយដែលធ្ងន់បំផុតផងដែរសម្រាប់អ្នកដែលតមអញ្ចឹងបួសនេះក្នុងគោលបំណងគឺតមតាមទឹកអាហារទឹកដែលមានទឹកអាហ្នឹងអាហារហើយហ្នឹងឆាវ៉ាឆាវ៉ាហ្នឹងគឺការហវ៉ានសូនឹងការអីគេអឺតណ្ហានេះឯងណាតណ្ហានេះឯងជីម៉ានេះឯងអញ្ចឹងបួសក៏សំខាន់គឺតមហ្នឹងអញ្ចឹងនៅក្នុងហាឌីសនេះគឺបានបញ្ជាក់អំពី ទោសដ៏ធំបំផុតដែលអឺអ្នកដែលបួសនឹងប្រព្រឹត្តគឺជាម៉ាក់ហ្នឹងហើយក្នុងចំណោមបតាលបួសដែលដែលយើងបានរៀបរាប់ពីខាងដើមហើយការខូចបួសដែលធំជាងគេគឺជាម៉ាក់ហ្នឹងហើយដោយសារតែការខូចបួសដែលធម្មតាគឺអត់មានត្រូវការផាកពិន័យទេគ្រាន់តែបួសសងគឺរួចខ្លួនដល់ឡែកការបួសដោយដាច់បួសឬក៏ស្រ័យបួសដោយការជាម៉ាក់នេះគឺត្រូវមាន ដាក់ទោសវិន័យនៅក្នុងហុកមសាឡាគឺត្រូវដាក់វិន័យដាក់ដាក់ឲ្យសងវិន័យដោយណាដោយឲ្យដល់អាហារឬដោះលែងខ្ញុំបំរើឬក៏បួសពីកាហចុះគ្នាដែលមានកម្រិតលំដាប់លំដោយរបស់វា ទី1គឺដោះលែងខ្ញុំបំរើណាបើអត់មានទេ ចូលដល់កម្រិតទី2គឺបួសពីកាហចុះគ្នាហើយបើអត់មានលទ្ធភាពទេ ចូលលក្ខណៈកម្រិតទី3 គឺទៅផ្ដល់អាហារដល់អ្នកក្រីក្រចំនួន60នាក់អញ្ចឹង3កម្រិតនេះធ្វើជាលក្ខណៈបន្តបន្តមិនមែនដោយការ ជ្រើសរើសនោះទេអញ្ចឹងនៅក្នុងហាឌីសនេះគឺមានការបញ្ជាក់ច្បាស់ពីសាហាបៈរ៉ាឌីយ៉ាឡោះអានហ៊ុមសារ៉ាហាតុសាហាបៈរ៉ាឌីយ៉ាឡោះអានហ៊ុមសាហាបៈហ្នឹងគឺនិយាយអ្វីគឺច្បាស់ច្បាស់ហ៊ានទទួលស្គាល់នៅចំពោះមុខនប៊ីសល្លោះអាឡៃសាឡាមនិយាយច្បាស់ដោយគាត់និយាយថាហាឡាក់ទូខ្ញុំ វិនិច្ឆ័យអន្តរាយហើយ فقر على نفسه ولم يستحي ហើយគាត់ទទួលស្គាល់ចំពោះខ្លួនរបស់គាត់ដោយអត់មានការអ៊ិនខ្មាស់ទេហើយក៏អត់មានបដិសេធដែរចឹងគាត់និយាយដល់ការពិតអ្វីដែលកើតមានគឺអ្វីដែលកើតមានចំពោះខ្លួនគាត់គាត់ហ៊ានទទួលស្គាល់និយាយការពិតហើយទទួលស្គាល់នឹងការពិតអញ្ចឹងរឿងនេះដូចដូចជារឿងម៉ាអេសហើយនឹងស្ត្រីរ៉ូមីឌីយ៉ាអញ្ចឹងម៉ាអេសហើយនឹងស្ត្រីស្ត្រីរ៉ូមីឌីយ៉ាដែល ម៉ាអ៊ីសហ្នឹងបានទៅជួបរ៉ាសូលឡោះសឡោះអាឡៃហ៊ីវសាឡាមទទួលស្គាល់ថាខ្លួនឯងហ្នឹងស៊ីណាទទួលស្គាល់ថាខ្លួនឯងស៊ីណាចឹងទេរ៉ាសូលឡោះងាកមកចាញ់ណាម៉ាអ៊ីសនៅតែទទូចឲ្យរ៉ាសូលឡោះដាក់ទោសហើយនឹងប្រាប់បញ្ជាក់រ៉ាសូលឡោះថាគាត់ហ្នឹងស៊ីណារ៉ាសូលឡោះងាកចាញ់រហូតដល់4ដងក៏បានបញ្ជូនមនុស្សទៅកាន់ក្រុមគ្រួសារម៉ាអ៊ីសហ្នឹងថាតើម៉ាអ៊ីសនេះអឺឈួតឬក៏អត់ណាចម្លើយគឺអត់មានឈួតទេ តើមហាអេសនេះផឹកស្រាអឺស្រវឹងឬក៏អត់ក៏អត់មានផឹកដែរអញ្ចឹងនប៊ីសល្លោះអាឡៃហ៊ីវសឡាមក៏អឺឲ្យគេរយំទៅឲ្យគេរយំទៅអញ្ចឹងកន្លែងនេះគឺបញ្ជាក់ឲ្យឃើញថាសាហាបតរ៉ាឌីយ៉ាឡោអានហ៊ុមកាលបើហ៊ានឆ្លោះធ្លុយប្រព្រឹត្តខុសប្រព្រឹត្តនៅអ្វីដែលអ៊ីស្លាមហាមហើយជ្រុលជ្រោះធ្វើទៅលើកំហុស ពួកគេហ៊ានទទួលស្គាល់ហ៊ានតោបាត់ហ៊ានសារភាពនៅចំពោះមុខនប៊ីសល្លោះអាឡៃសាឡាំមិនមែនកំសាកហើយដូចដូចយើងនេះគឺអត់ហ៊ានទទួលកំហុសទេណាអញ្ចឹងហ៊ានទទួលទោសហ៊ានទទួលទោសធ្វើខុសហ៊ានសារភាពថាកុសហើយហ៊ានតោបាត់ទទួលទោសខុសប្លែកពីយើង បច្ចុប្បន្ននេះយុវជនយើងមួយចំនួនធ្វើខុស អត់ព្រមទទួលខ្លួនឯងថាខុសទេហើយអត់ទៅបត់ចំពោះអល់ឡោះតាឡាទេប៉ុន្តែអាចថាបង្ហាញដូចជាអ្នកខ្លះណាផឹកស្រាស៊ីផឹកដឹងថាអ៊ីស្លាមគេហាមិនឲ្យផឹកស្រាមិនឲ្យស៊ីផឹកក៏ប៉ុន្តែនៅតែផឹកជួនកាលគេអត់ដឹងទេថតប្រហោះ Facebook បង្អួត គេបង្អួតឯងពីណាពីណីបង្ហាញទៅនឹងទង្វើអាក្រក់និងម៉ាក់សៀតឲ្យគេឃើញពីណាពីណីនេះគឺជាលក្ខណៈមួយ ដែលខុសឆ្គងតែបើសិនឲ្យទទួលស្គាល់ថាអានឹងខុសហេ ហោទទួលតទទួលទោសហ៊ានទទួលទោសអត់គឺកំសាអត់ហ៊ានទេប៉ុន្តែហ៊ានបង្ហាញនៅទង្វើម៉ាក់សៀតឲ្យគេឃើញអញ្ចឹងនេះគឺជារឿងមួយដែលខុសប្លែកគ្នារវាងសាហវត្តនប៊ីហើយនិងមនុស្សលោកយើងបច្ចុប្បន្នសាហវត្តនៅពេលដែលគាត់និយាយធ្វើអ្វីគឺហ៊ានទទួលខុសហ៊ានទទួលស្គាល់ហ៊ានទទួលទោសហ៊ានតោបាត់ចំពោះនប៊ីចំពោះមុខនប៊ីសល្លោះអាឡៃហ៊ីវសល្លាម អញ្ចឹងប៉ុណ្ណានៅក្នុងហារីនេះគឺបានបញ្ជាក់ផងដែរថាបរោះឬក៏នរណាក៏ដោយដែលស្រ័យបួស bil jima' aftara bil jima'i wajabat alayhi al kafara wa in lam ya'lam annaha wajibatun alayhi អញ្ចឹងនរណាក៏ដោយដែលធ្វើឲ្យដាច់បួសដោយការ jima' នៅក្នុងខែរ៉ូម៉ាដនហ្នឹង wajib ត្រូវតែ kafara ណាកាហ្វារ៉ាមានន័យថាត្រូវផាកពិន័យសូម្បីតែអត់ដឹងថាខ្លួនឯង ឬក៏អត់ដឹងថាជីម៉ានៅក្នុងខែរ៉ាម៉ាឌនហ្នឹងមានទោសឬក៏ត្រូវដាក់វិន័យមិនអត់ដឹងក៏ដោយដឹងថាខូចបួសប៉ុណ្ណឹងក៏ដោយក៏ប៉ុន្តែក៏ត្រូវតែកាហ្វារ៉ាដែរបើន័យថាដឹងមិនដឹងវាមិនសំខាន់ទេសំខាន់គឺកាហ្វារ៉ាដូច្នេះយើងឃើញថា الحديث ليس فيه دليل ايضا على من جمع وهو جاهل فعليه كفاره អញ្ចឹងហាឌីសនេះគឺដាលីលបង្ហាញឃើញថាអ្នកណាហើយដែលជីម៉ា សំបីតែដឹងក៏ដោយក៏ទៅកាបារ៉ាដែរណាមិនមែនរួចខ្លួនទេក៏ប៉ុន្តែ មានន័យថាជីម៉ាបើសិនជាគាត់អត់ដឹងហុកុំថាជីម៉ានឹងដាច់បួសហ្នឹងជារឿងផ្សេង ដូចហូបឬក៏ផឹកណាដូចម៉ាស៊ូរ៉តដូចជាអ្វីដែលគេហាមផ្សេងផ្សេងចឹងដែរប្រសិនបើអត់ដឹងថាវាដាច់បួសឬក៏អីចឹងទៅណាក៏ប៉ុន្តែដល់ពេលហ្នឹងអានេះគាត់ទទួលស្គាល់ហើយថាហាឡឹកទូខ្ញុំវិនិច្ឆ័យហើយខ្ញុំអន្តរាយហើយខ្ញុំខូចហើយ អញ្ចឹងទេមានន័យថាគាត់ដឹងថាយីម៉ាហ្នឹងគឺខូចបួសដាច់បួសណាយីម៉ាហ្នឹងដាច់បួសហើយដាច់ដល់ធំទៀតផងដាច់គេហាងដល់ធំទៀតផងពីព្រោះដល់ថ្នាក់គាត់និយាយថាហើយឡាគ្រូវិនិច្ឆ័យអន្តរាយខ្ញុំគាត់ទទួលស្គាល់ថាខ្លួនឯងគាត់វិនិច្ឆ័យអន្តរាយអញ្ចឹងទេអឺវ៉ាយប់ណាចំពោះគាត់ត្រូវតែកាហ្វារ៉ាកាហ្វារ៉ាណាកាហ្វារ៉ា ណាដោយមានកម្រិតទី1ដោះលែងខ្ញុំបម្រើបើអត់មានខ្ញុំបម្រើទេទី2គឺបួស2ខែជាប់គ្នាហើយបើអត់ទេទី3គឺអឺផ្ដល់អាហារដល់អ្នកក្រីក្រ60នាក់ណាមិនមែនជ្រើសរើសទេណាកន្លែងផ្សេងទីទៀតយើងនឹងនិយាយថាពេលខ្លះគឺជ្រើសរើសប៉ុន្តែកន្លែងនេះគឺមិនជ្រើសរើសទេមិនជ្រើសរើសទេត្រូវតែធ្វើតាមលំដាប់បណ្ដោយអឺគេអាចគៀសផងដែរទៅនឹងអ្នកដែលស៊ីណា ដែលថាដឹងថាស៊ីណាហារ៉ាមប៉ុន្តែអត់ដឹងថាទោសវាប៉ុណ្ណាជួនកាលវាអាចកើតមានដែរថាស៊ីណានឹងហារ៉ាមហើយប៉ុន្តែទោសវាប៉ុណ្ណាអត់ដឹងទេអញ្ចឹងសួរថាតើត្រូវធ្វើទោសឬក៏អត់អ្នកដែលដឹងស៊ីណាដឹងថាស៊ីណាទោសាប៉ុន្តែអត់ដឹងថាលទ្ធផលវាគេត្រូវរយំគេត្រូវវាយ100រំពាត់គេត្រូវនិរទេសចេញពីស្រុកទោសអ្នកដែលស៊ីណាហ្នឹងអញ្ចឹងទេវាអត់ដឹងគេអត់ដឹងថាទោសវាអញ្ចឹងដឹងថាទោសា ចឹងចម្លើយក៏ចាំបាច់របស់យប់ត្រូវតែដាក់ទោសដែរទោះបីអត់ដឹងថាទោសមិនក៏ត្រូវដាក់ទោសដែរឲ្យតែដឹងថាវានឹងហារ៉ាមយូសាឲ្យដឹងថាឲ្យតែដឹងថាស៊ីណានឹងហារ៉ាមចឹងនៅពេលដែលស៊ីណាទោះបីមិនដឹងថាជាលទ្ធផលទៅវាយ100ពាត់ក៏អ៊ីម៉ាមក៏ថ្នាក់ដឹកនាំត្រូវតែធ្វើទោសវាយ100ពាត់និរទេសចេញពីស្រុកមួយឆ្នាំហើយបើអ្នកដែលមានប្តីប្រពន្ធរួចគឺត្រូវរយចំរហូតដល់ស្រាប់ចា៎ ហើយក៏ដូចគ្នាដែរពាក់ព័ន្ធថាតើបើសិនជាបួសនឹងបួសកតវិញបួសកតរ៉មដនតើគេស្ទើរនឹងបួសរ៉មដនដែរទេគឺគេអត់គេស្ទេគេអាចប្រៀបធៀបនេះបានទេពីព្រោះបួសនៅក្នុងខែរ៉មដនហើយយីម៉ានៅក្នុងខែរ៉មដនគឺពាក់ព័ន្ធទៅនឹងការបំផ្លាញនៅឧត្តមភាពនៃខែរ៉មដនដែលគេហាមណាដល់ឡែកពាក់ព័ន្ធទៅនឹងការបួសកដ គឺយើងអត់មានពាក់ព័ន្ធទៅនឹងខែរ៉ាម៉ាដនទេដូច្នេះហើយ បានន័យថា ប្រសិនបើអ្នកណាឲ្យបួសកដរ៉ាម៉ាដនតែទៅជីម៉ាពេលថ្ងៃពេលកំពុងបួសហ្នឹងបួសហ្នឹងដាច់បួសហើយដូសាក៏ប៉ុន្តែមិនកាហ្វារ៉ាមិនវិន័យឲ្យបួសពីខែចុះគ្នាឲ្យដោះឡើងខ្ញុំរាឲ្យបួសពីខែចុះគ្នានិងឲ្យផ្ដល់អាហារដល់អ្នកក្រីក្រ60អ្នកនោះទេគ្រាន់តែដាច់បួសហើយដូសាទៅតបាត់ទៅជាមួយអល់ឡោះសុបហានហ៊ូវតាអាឡាហើយខុសគ្នាទៀតត្រង់ថាអ្នកដែលដាច់ដាច់ មានន័យថាធ្វើចេតនាឲ្យដាច់បួខែរ៉ាម៉ាឌនហ្នឹងក៏ក៏មានវ៉ាជីបឲ្យកាន់ដល់ថ្ងៃលិចដែរឲ្យតមដល់ថ្ងៃលិចដែរខុសពីអឺដសារដសារតាតម្លៃនិងឧត្តមភាពនៃខែរ៉ាម៉ាឌនដសារតែអឺហុរម៉ាត់ខែរ៉ាម៉ាឌនតែបើសិនជាអ្នកដែលដាច់ទៅពេលកតក្រៅពីខែរ៉ាម៉ាឌនគឺអត់ចាំបាច់ទៅអ៊ីមសាកទៅតមរហូតដល់ថ្ងៃលិចទេដាច់ហើយតទៀតទៅប៉ុន្តែសូមបញ្ជាក់ថា ការដែលយើងបោះសងហើយយើងផ្ដាច់វាក៏យើងទុសាដែរមានន័យថាប្រការដែលវាយប់កាលណាធ្វើហើយមិនអោយផ្ដាច់ជាដាច់ខាតយ៉ាចឹងអ្នកដែលដូច្នេះហើយមិនចាមហ្សូយតូហ៊ូហ្វីកាហ្វារ៉ាទិនហលអាឡៃហ៊ីកាហ្វារ៉ាមានន័យថាអ្នកណាហើយដែលបួស កាហ្វារ៉ោះណាអញ្ចឹងជីម៉ាជីម៉ាហើយបួស2ខែជាប់គ្នាក្នុងឡុងពេលបួសខែ2ខែជាប់គ្នាបើសិនជាគាត់ធ្វើអញ្ចឹងទៀតតើគាត់ត្រូវកាហ្វារ៉ោះទៀតឬទេបើនិយាយពីអឺបើនិយាយពីរឿងបួសគឺដាច់ហើយ100%គឺអ៊ីទីហ្វាកអ៊ុលាម៉ាគឺត្រូវដាច់ហើយវាឡាសាក់អត់មានការសង្ស័យទេក៏ប៉ុន្តែឡៃសាអាឡៃហ៊ីកាហ្វារ៉ោះកាកាហ្វារ៉ាតុលមូជាមីហ្វីណាហារ៉ាម៉ាឌនມັນកាហ្វារ៉ោះដូចជាມັນ ផាវិន័យដូចជាអ្នកដែលយីម៉ាក្នុងពេលថ្ងៃនៃខែរ៉មតនទេអត់អត់វិន័យទេអញ្ចឹងគឺមានន័យថាអឺអ្នកដែលបួសវាយប់ផ្សេងពីខែរ៉មតនហើយត្រូវជីម៉ាដាច់បួសពេលថ្ងៃខុសពីខែរ៉មតនគឺហុកមវាគេអត់កហ្វារ៉ោះទេគេអត់ផាវិន័យ ឲ្យបួសពីរខែជាប់គ្នានេះទេចឹងគេផែននៃចំពោះតែខែរ៉ាម៉ាដនទេដល់យោងទៅលើហូរម៉ាត់ខែរ៉ាម៉ាដនខែរ៉ាម៉ាដនចឹងតមកទៀតគឺយើងនឹងលើកនៅហ្វាយដានៅក្នុងហាឌីសនេះគឺបញ្ជាក់ផងដែរថាការជាម៉ានៅក្នុងខែរ៉ាម៉ាដនណាពីនហារ៉ាម៉ាដនអលកាហ្វារ៉ាតុលមុកល្លាបា ការជាម៉ាក់នៅក្នុងខែរ៉ាម៉ាដនគឺត្រូវរងនៅការផ្ដល់ផ្ដន់ទីទុះការផាកពិន័យធំពីព្រោះនប៊ីសល្លោះអាឡៃវសាឡាមបញ្ជាក់អំពីលទ្ធផលអ្នកដែលជាម៉ាក់នៅក្នុងខែរ៉ាម៉ាដនពេលថ្ងៃពេលថ្ងៃដែលធ្វើដាច់បួសហ្នឹងណាដាច់បួសដោយជាម៉ាក់ហ្នឹង hal tajidu ma ta'tiqu ruqaba តើអ្នកមានខ្ញុំបំរើដោះលែងដែរទេទីមួយដោះលែងខ្ញុំបំរើណាដោះលែងខ្ញុំបំរើ hal tasati an tasuma shahrayn mutatabi'ain ទី2អត់មានលទ្ធភាពចូលលក្ខណៈទី2គឺបួស2ខែជាប់ជាប់គ្នាសារធនណាអត់មានលទ្ធភាព hal tajidu ma tut'imu 60 miskina តើអ្នកមានអ្វីដើម្បីដល់អាហារដល់អ្នកក្រីក្រ60នាក់ដែរឬទេអញ្ចឹងរ៉ាស៊ូលឡោះសឡោះអាឡៃសាឡាមដាក់កតបកិច្ចវ៉ាជិបឲ្យសងផាពិន័យណាអញ្ចឹងហើយយើងឃើញថាវាជា ការដាក់ទោសពិន័យធំនៅក្នុងសាសនាអ៊ីស្លាមរបស់យើងអក៏ដូចគ្នាដូចគ្នានេះដែរអ្នកដែលអឺមូហ្សាហិរមូហ្សាហិរមានន័យថា zihar zihar ហ្នឹងគឺសំដៅទៅលើអ្វីពាក់ព័ន្ធទៅនឹងប្តីប្រពន្ធដែល zihar គឺអឺប្រៀបធៀបប្រពន្ធនឹងតអ្នកដែលហារ៉ាមនិកានៅក្នុងន័យមិនទៅចិត្តមិនទៅបៀតមិនចង់រួមរំលែកជាមួយ ដូចជាថាអន្តិអាលីកាដោះឬអ៊ុំមីអ្នកឯងចំពោះខ្ញុំដូចជាម្ដាយខ្ញុំអញ្ចឹងណាអញ្ចឹងចង់និយាយថាប្រៀបធៀបប្រពន្ធទៅនឹងម្ដាយក្នុងន័យថាមិនទៅចិត្តមិនទៅបៀតមិនទៅរួមលំនៅជាមួយអានេះគេហៅថារិហាតអញ្ចឹងរិហាតនេះវ៉ាជិបផងដែរត្រូវដោះលែងខ្ញុំបម្រើហើយបើអត់មានទេបួស2ខែចុះគ្នាហើយបើអត់មានលទ្ធភាពផ្ដល់អាហារដល់អ្នកក្រីក្រ60អ្នកដូចគ្នា ចឹងអាហ្នឹងគឺជាការដាក់ទោសធ្ងន់ដូចគ្នាជីរីហាតអ្នកណាមិនពេញចិត្តប្រពន្ធអីចឹងដាក់រីហាតតាំងចិត្តមិនទៅរួមរួមមិនទៅដេកជាមួយដោយប្រៀបធៀបដូចជាម្ដាយដូចជាបងប្អូនចៃបកាអញ្ចឹងណាក្នុងន័យដែលខ្លួនឯងហារ៉ាមទៅដេកជាមួយប្រពន្ធអីចឹងអាហ្នឹងគេហៅថារីហាតដែលទោសរបស់វាមុននឹងបាន ទៅរួមរស់ជាមួយគ្នាវិញត្រូវតែធ្វើការផាកពិនិត្យឲ្យហើយជារួចរាល់សិនជាស្ថាពរសិន ដោយដោះលែងខ្ញុំបម្រើហើយនឹងបន្ទាប់មកអត់មានលទ្ធភាពបោះពីខែចុះគ្នាហើយអត់មានលទ្ធភាពដល់អាហារដល់អ្នកក្រីក្រ60នាក់ណាអញ្ចឹងមរតាបាកម្រិតកម្រិតបានន័យថាបានន័យថា គឺធ្វើទៅតាមកម្រិតដែលអឺនប៊ីសល្លោះអាឡៃសាឡាមបានលើកឡើងអញ្ចឹងការដាច់បួសដោយជាម៉ាក្នុងខែរ៉ាម៉ាដនវាគឺជាអឺទោសធននៅក្នុង អ៊ីស្លាមរបស់យើងហើយជាអ្វីដែលធ្វើឲ្យបួសនឹងខូចធ្ងន់ជាងគេបំផុតធំជាងគេបំផុតនៅក្នុងចំណោមប្រការដែលនាំឲ្យខូចបួសហើយអ្វីដែលយើងឲ្យនាំឲ្យខូចបួសខែរ៉ាម៉ាដនគ្មានអ្វីដែលត្រូវរងការផាកពិន័យក្រៅពីជីម៉ានេះទេក្រៅពីជីម៉ានេះទេហើយក៏បញ្ជាក់ផងដែរថាมันអាចប្រមូលគ្នារវាងប្រការទាំងពីរនេះបានទេដូចជាអី ដូចជាសុំបួសមួយថ្ងៃសុំបួសមួយខែដោះលែងខ្ញុំបម្រើពាក់កណ្ដាលបើថាខ្ញុំបម្រើម្នាក់ហ្នឹងរួមសិទ្ធគ្រប់គ្រង2នាក់អញ្ចឹងគេដោះលែងនៅសល់សិទ្ធពាក់កណ្ដាលអញ្ចឹងពាក់កណ្ដាលដោះលែងបួសមួយខែទៀតអត់អាចរួមនេះចាំបានទេឬក៏មិនអាចសុំបួសមួយខែ ដល់អាហារដល់60នាក់អឺ60នាក់សុំផ្ដល់អាហារ30នាក់អ្នកក្រីក្រ30នាក់ហើយបួសមួយខែបានទេអត់ទេ កាលណាដល់ឡើងគឺដល់ឡើងកាលណាបួសគឺបួសពីខែកាលណាដល់លហាគឺដល់លហា60នាក់អានេះគឺសេះរ៉ៃម៉ុលឡោះក៏បានបញ្ជាក់ចឹងតារីមលជីម៉ាហ្វីសយ៉ាមរ៉ាម៉ាដនគឺបញ្ជាក់មួយទៀតគឺអឺធំធេងណាស់រឿងជីម៉ាក្នុងខែក្នុងខែបួសខែរ៉ាម៉ាដនដោយសារតែហាឡាក់ទូហាឡាក់ទូវានេះអន្តរាយវាគឺជាប្រការដែលដែលធំហើយដោយសារធំដែលយើងបានដឹងហើយក្នុង ការលើកឡើងកន្លងមកនេះ ក៏ប៉ុន្តែតើគេអាចប្រៀបធៀបបានដែរឬទេចំពោះអ្នកដែលស្រ័យបួសដោយអត់មានជីវៈដូចជាធ្វើដាច់បួសដោយការហូបចឹកហូបចុកជាដើមនៅក្នុងខែរ៉ាម៉ាដនណាអឺអ៊ូឡាម៉ាមួយចំនួនគិតថាវាដូចគ្នាគេអាចទៅជាមួយគ្នាបានក៏ប៉ុន្តែវាដអ៊ីបដោយសារតែជីម៉ាហ្នឹងគឺប្រការបំរាមធំជាងគេអញ្ចឹងมันអាចអឺគេទៅនឹងដាច់បួសដោយការហូបដាច់ស្រែដោយសារផឹកទឹកដោយសារអីផ្សេងផ្សេងហ្នឹងក៏អត់អាចប្រៀបធៀបគ្នាបានទេខុសគ្នាឆ្លាស់ណា ចឹងឧឡាម៉ាដែលគិតថាវាដូចគ្នាហ្នឹងគឺគឺខគឺមិនត្រឹមត្រូវទេដោយសារតែអឺកម្រិតនៃការជីម៉ាខែរ៉ម៉ាដនគឺធួនជាងគេណាធួនជាងគេយ៉ាធួនជាងគេអញ្ចឹងទេពាក់ព័ន្ធទៅនឹងជីម៉ានេះសំបីទៅនឹងហាជីប្រការដែលអ្នកដែលធ្វើហាជីមានគេខាម5បំរាមជាច្រើនក្នុងនោះមានជីម៉ាផងដែរនៅក្នុងពេលអ៊ីហ្រ៉មហើយប្រសិនបើជីម៉ាហ្នឹងធ្វើខូចបួសតែម្ដង ខូចបួខូចហាជីតែម្ដងហាជីនឹងគឺខូចវ៉ាយិបកតនៅឆ្នាំក្រោយប៉ុន្តែប្រសិនបើធ្វើអ្វីដែលគេហាមផ្សេងផ្សេងវាគ្រាន់តែទូសាហើយចំនួនបានដោយការហ្វីតយ៉ាសម្លេះប្រប៉ែដាំគេហៅដាំណាសម្លេះចំនួនទៅបានប៉ុន្តែបើជីម៉ាក់គឺខូចហាជីតែម្ដងអញ្ចឹងបួសអញ្ចឹងដែរធំធំជាងគេធ្ងន់ជាងគេគឺអឺធន់ជាងគេធំជាងគេគឺបួស អឺជាម៉ាក់ហ្នឹងហើយសម្រាប់ខែបួសខែរ៉ាម៉ាដនអញ្ចឹងគ្មានអ្វីដែលនាំឲ្យដាច់បួសឬក៏ខូចបួសហ្នឹងទៅរងផាកាពិន័យក្រៅពីជាម៉ាក់នេះទេអញ្ចឹងនេះគឺជារឿងធំបំផុតអញ្ចឹងហើយគឺมันអាចអឺគេអាស្មាននោះទេណាมันអាចគេអាស្មាននេះទេអឺប្រសិនបើការជាម៉ាក់នេះធ្វើឡើងប្រសិនបើការជាម៉ាក់នេះធ្វើឡើង ដោយអឺលក្ខណៈមសាភិទ្ធ មូសាហ្វៀរហ្នឹងគាត់ធ្វើដំណើរសាហ្វៀតហើយគាត់ជាម៉ាក្នុងខែរ៉ាម៉ាដនគាត់បួសប៉ុន្តែនៅពេលដែលគាត់ធ្វើដំណើរសាហ្វៀតគឺគាត់ជាម៉ាទៅគាត់ដេកជាមួយប្រពន្ធគាត់ទៅពេលថ្ងៃតើគាត់ត្រូវកតឬទេណាអញ្ចឹងគាត់អត់ត្រូវទេដល់ឡែកនៅក្នុងអារីតគាត់ថាវកតអាឡាមរ៉ាទីភីរ៉ាម៉ាដនគាត់ ជ្រុលជ្រួលទៅលើប្រពន្ធក្នុងខែរ៉ាម៉ាឌនអញ្ចឹងតើបើសិនជាមុសាហ្វៀតក្នុងខែរ៉ាម៉ាឌនដែរតើត្រូវកាហ្វារ៉ោះទៅសងពីនៃដែរឬទេណាចម្លើយគឺអត់អត់សងពីនៃទេដោយសារអីដោយសារតែអ្នកមុសាហ្វៀតបើសិនជាស្រ័យបួសដោយហូបអីហ្នឹងគឺអត់បញ្ហាទេហារ៉ូស្រ័យបួសបានណាហារ៉ូស្រ័យបួសបានចេះទេបើសិនជាអឺគាត់បរោះម្នាក់ហ្នឹងណាគាត់បួសហើយអឺ ជាមួយនឹងប្រពន្ធរបស់គាត់នៅខែរ៉ាម៉ាឌនប៉ុន្តែគាត់ទៅពីរនាក់គឺធ្វើដំណើរអញ្ចឹង Haros សម្រាប់គាត់យីម៉ាដោយអត់មានបញ្ហាអីទេ ហើយក៏អត់មានកាហ្វារ៉ាអ្វីដែរណាអញ្ចឹងយើងឃើញថាវ៉ាជិបដែលចាំបាច់ទៅកាហ្វារ៉ាទៅពីនៃនេះ គឺមានការកំណត់ដោយដោយកំណត់ថាបួសនោះគឺជាបួសដែលវ៉ាជិបនៅក្នុងខែរ៉ាម៉ាដនណា អញ្ចឹងមានពីរសារ៉ាត់លក្ខខណ្ឌទី1ដែលទៅរងពិន័យទី1អាយាគូនសោមហ្វីរ៉ាម៉ាដនបួសហ្នឹងគឺបួសក្នុងខែរ៉ាម៉ាដនវ៉ាយាគូនវ៉ាជីបានអាឡៃហើយបួសទៀតគឺជាបួសដែលវ៉ាជីបចឹងបួសវ៉ាជីបក៏ប៉ុន្តែបើមិនមែនក្នុងខែរ៉ាម៉ាដនជីម៉ាហ្នឹងអត់ទៅកាហ្វារ៉ាទេតែបួសរ៉ាម៉ាដនដែរតែបួសរ៉ាម៉ាដនដែលមិនវ៉ាជីបក៏អត់កាហ្វារ៉ាដែរបួសរ៉ាម៉ាដនដែលវ៉ាជីបមានន័យថាម៉េចដូចជាអ្នក អ្នកធ្វើដំណើរណាអ្នកធ្វើដំណើរម្សាភិតបួសខែរ៉ាម៉ាឌនអត់វ៉ាជិបទេណាបួសខែរ៉ាម៉ាឌនគាត់អហ្វដលពេលធ្វើដំណើរម្សាភិតអញ្ចឹងអត់វ៉ាជិបទេអញ្ចឹងមានន័យថាបួសរ៉ាម៉ាឌនប៉ុន្តែអត់វ៉ាជិបគាត់ជីម៉ាគាត់អត់អត់កាហ្វារ៉ាទេហើយផ្ទុយទៅវិញក៏ដូចគ្នាដែរបើបួសដែលវ៉ាជិបណាក៏ប៉ុន្តែមិនមែនក្នុងខែរ៉ាម៉ាឌនក៏អត់កាហ្វារ៉ាដែរជីម៉ាអត់កាហ្វារ៉ាដែរអញ្ចឹងមានន័យថា ករណីដែលត្រូវកាហ្វារ៉ះសងជាបួស2ខែចុះគ្នា សង ជាលក្ខណៈដោះលែងខ្ញុំម្ដាបួស2ខែចុះគ្នា ហើយនឹងផ្ដល់អាហារដល់អ្នកក្រីក្រ60នាក់ហ្នឹងគឺធ្វើឡើងចំពោះតែបួសវ៉ាយិបនៅក្នុងខែរ៉ម៉ាដនបួសនៅក្នុងខែរ៉ម៉ាដនហើយបួសជាបួសដែលវ៉ាយិបចាខ្ញុំតែតែនិយាយកាហ្វារ៉ះការផាកពីនេះចាប់ដើមពីបួស2ខែហើយនឹង ដល់50 60នាក់ដោយសារនោះអារម្មណ៍គិតថាការដោះលែងខ្ញុំបម្រើវាអត់មានស្រុកយើង បច្ចុប្បន្ននេះណាសម័យបច្ចុប្បន្ននេះណាប៉ុន្តែហូកុំវាមានណាអញ្ចឹងទេអ្វីដែលអាចធ្វើនៅសម័យយើងបច្ចុប្បន្នគឺប្រហែលជាមិនអាចមានទេការដោះលែងខ្ញុំបម្រើហ្នឹងពីព្រោះវាអត់មានអ្នកខ្ញុំបម្រើដាច់ថ្លៃអញ្ចឹងវាមាន តែបួស2ខែជាប់គ្នាហើយហ្នឹងអឺនៅសល់របួស2ខែជាប់គ្នាហើយនឹងដល់អាហារដល់អ្នកក្រីក្រចំនួន60អ្នកតែប៉ុណ្ណោះណា អញ្ចឹងគាត់បញ្ជាក់ថា بناء على هذا الشرطين او قيدين យោងទៅលើការកំណត់នឹងសិលអខណ្ឌកៈ2ចំណុចនេះឃើញថាបើសិនជាអ្នកណាដែលជីម៉ានៅក្នុងពេលកដខែរ៉ាម៉ាដនក៏អាចមានកាហ្វារ៉ាដែរឬក៏ ولو جامع في رمضان وهو صائم لكن صومه ليس بواجب ក៏ប៉ុន្តែជីម៉ានៅក្នុងខែរ៉ាម៉ាដនឬក៏បើសិនជាជីម៉ាក្នុងខែរ៉ាម៉ាដនក៏ប៉ុន្តែបួសរបស់គាត់នឹងគឺមិនមែនបួសវ៉ាជីបទេដូចជាអ្នកមសាហ្វៀតក៏អត់មានកាហ្វារ៉ាដែរណា តើអាចកើតឡើងដែរទេណាកើតឡើងជួនកាលគាត់ជាអ្នកមសាភិតហើយប្រពន្ធរបស់គាត់ក៏បួសដែរពីអ្នកហ្នឹងអញ្ចឹងគាត់ពីអ្នកប្តីប្រពន្ធជីម៉ាទៅគឺអត់មានកផារ៉ោះទេកន្លែងហ្នឹងគឺអត់មានទុសាទៀតមូបាហារុសហើយអត់មានទុសាទៀតក៏ប៉ុន្តែបើសិនជា لكنك افطرت فعليك القضاء ក៏ប៉ុន្តែអាការដាច់បួនគឺស្រាយគឺស្រាយហើយចាំបាច់ត្រូវតែកដរីឯការផាកពិន័យគឺអត់មានទេ ដោយសារតែហារ៉ុសសម្រាប់អ្នកមសាហ្វៀតហារ៉ុសសម្រាប់អ្នកដែលមសាហ្វៀតធ្វើដំណើរអាចស្រ័យបុះបានដោយអ៊ីជ្មាអ៊ុលាម៉ាណាហារ៉ុសអាចស្រ័យបុះបានប៊ីលជីម៉ាកម៉ាយាយូសអាយុបសិរប៊ីលអាក់លីវ៉ាឈុរអញ្ចឹងស្រ័យដោយជីម៉ាក៏បានស្រ័យដោយហូបក៏បានដោយផឹកក៏បានដោយជាអីក៏បានដែររីឯអ្នកណាដែលថាអត់អត់យាយូសហ្នឹងនៅពេលដែលអ៊ីដាណាវ៉ាអ៊ីបតតអវឡានហ្វុមជាមីអាសានីយ៉ានអឺអាហ្នឹងដៃអ្នកខ្លះគេថាចឹងណាថា បើចង់ជីម៉ាអីចឹងអត់បានទេតលតែលាតស្រាយបោះសិន ហើយស្រាយហើយបានជីម៉ាក្រោយអានឹងមិនបានបើអត់ទេអត់ទេអានឹងជាកោលដែលតាអេណាកោលតាអេដោយសារតែនប៊ីសល្លោះអាឡៃហ៊ីវសាឡាំ لأنه ثبت عن النبي صلى الله عليه وسلم إن أنه أفطر بالشرب وهو صائم في السفر ولا فرق بين هذا وهذا យើងធ្លាប់លើកឡើងនៅហាឌីសបានបញ្ជាក់ហើយថានប៊ីសល្លោះអាឡៃហ៊ីវសាឡាំស្រ័យបួសដោយការផឹកនៅក្នុងខែរ៉ម៉ាដន ផឹកនៅក្នុងខែរ៉ាម៉ាដនចឹងអត់មានខុសគ្នាទេរវាងស្រ័យបួនឲ្យការផឹកស្រ័យបួននិងប្រកាសដែលនាំឲ្យដាច់បួសផ្សេងទៀតគឺអត់ខុសគ្នាទេគឺដូចគ្នាណាយ៉ាចឹងនេះគឺជាអឺចំណុចដែលយើងត្រូវចងចាំហើយសួរថាតើកាហ្វេអរ៉ោនៃការផាកពីនេះចាំបាច់ត្រូវធ្វើដោយភ្លាមភ្លាមឬក៏បញ្ជីពេលជាស្រ័យគឺត្រូវភ្លាមភ្លាមអ្វីដែលវាយប់កាហ្វេអរ៉ោហ្នឹង គឺចាំបាច់ត្រូវភ្លាមភ្លាមគុលកាហ្វារ៉ាត់តាជីបូអាលហ្វររាល់រាល់កាហ្វារ៉ាត់នឹងរាល់រាល់ការផាកពិន័យគឺត្រូវធ្វើឡើងដោយភ្លាមភ្លាមมันអាចបងអង្គយូរឬក៏ពជាពេលទេពេលបញ្ចប់ខែរ៉ាម៉ាដនអ៊ីឡាដាលីលុនអ៊ីឡាម៉ាដាឡាដាលីលុអាឡាតារ៉ាហ៊ីលើកឡើងតែអ៊ីបារ៉ាត់ខ្លះឬក៏ទង្វើខ្លះដែលមានដាលីលបញ្ជាក់ថាអាចពជាពេលបានដូចជាពាក់ព័ន្ធទៅនឹងធ្វើហាជីដែលអល់ឡោះតាឡាហ្វីរម៉ានថាម៉េច فمن لم يجد فصيام ثلاثة أيام في الحج وسبعة إذا رجعتم អ្នកណាដែលអត់មានលទ្ធភាពសម្លេះនៅសុកទេ សម្លេះហាត់យើងទេសម្លេះពេលនៅក្នុងពេលធ្វើកោសក់អីនៅពេលធ្វើជីណាអ្នកដែលមានលទ្ធភាព សម្លេះទេ គឺ فصيام ثلاثة أيام في الحج ឲ្យបួស3ថ្ងៃនៅពេលធ្វើជីវសាប់អាទិនអ៊ីដារយ៉ាតុមហើយ 7ថ្ងៃទៀតដល់ពេលដែរត្រឡប់មកផ្ទះទីលកាអសារតុនកាមីឡានោះគឺ10ថ្ងៃគត់អញ្ចឹងឲ្យបួស10ថ្ងៃបួស3ថ្ងៃក្នុងម្ដងពេលធ្វើអាជីហើយ7ថ្ងៃទៀតចាំពេលមកផ្ទះវិញបានន័យថាពញាពេលបានអាហ្នឹងកាហ្វារ៉ាហ្នឹងរីឯកាហ្វារ៉ាផ្សេងផ្សេងដែលអត់មានដលីលបញ្ជាក់ទេគឺអាសាលវិតត្រូវធ្វើដោយហ្វោរ៉ាន់ដោយភ្លាមភ្លាមណាត្រូវធ្វើដោយភ្លាមភ្លាមតែម្ដងនេះគឺការបញ្ជាក់របស់ Sheikh Rahimahullah subhanahu wa ta'ala ចំណុចមួយទៀតកាហ្វារ៉ាទុលជីម៉ាហ្វីណាហារ៉ាម៉ាដនអាឡាតារទីបការពិន័យទៅលើការជីម៉ាក្នុងខែរ៉ាម៉ាដនធ្វើឡើងដោយលំដាប់លំដោយតាមលំដាប់លំដោយណាទី1ដោះលែងខ្ញុំរាទី2ប៊ូស2ខែជាប់គ្នាទី3ផ្ដល់អាហារដល់អ្នកក្រីក្រ60នាក់ណាអញ្ចឹងនប៊ីសល្លោះអាឡៃសាឡាមសួរពីអឺកាត់ណៃមួយទៅកាត់ណៃមួយទៀតអឺសំពេលផ្លែ យ៉ាចឹងនិយាយម្ដងទៀតអឺការកាហ្វារ៉ាការពិន័យជាម៉ាក់ក្នុងខែរ៉ម៉ាដនគឺធ្វើឡើងដោយលំដាប់លំដោយតាមលំដាប់លំដោយទី1គឺអឺដោះលែងខ្ញុំបម្រើទី2គឺកម្រិតទី2គឺបួស2ខែជាប់នេះកម្រិតទី3គឺអីគេផ្ដល់អាហារដល់អ្នកអឺក្រចំនួន60នាក់60នាក់អញ្ចឹងដល់ពីនិយាយពីលក្ខណៈមួយអត់មានលទ្ធភាព ទើបគាត់ទៅដល់ចូលដល់កម្រិតមួយទៀតបើអត់មានលទ្ធភាពទើបចូលដល់កម្រិតមួយទៀតអញ្ចឹងមានន័យថាអឺតាមរំលាប់ដោយណាខុសពី fadyatul other ពុទ្ធយាផ្សេងផ្សេងពុទ្ធយា other បានន័យថាអ្នកដែលទៅធ្វើអីអ៊ីហ្រមណាគេហាមកោសក់ដល់ពេលមានបញ្ហាមានជំងឺទៅកោទៅកោទៅប៉ុន្តែទៅ fadya អញ្ចឹង fadya ហ្នឹងនប៊ីសល្លោះអាឡៃសាឡាមប្រាប់ដល់កាបប៊ីនអ៊ុជ្រោះឲ្យមានការជ្រើសរើសណា 3 3ចំណុចសៀមីនអោសដកតិនអោនុសុកណាសៀមីនអោសដកតិនអោនុសុកបួសឬក៏បរិច្ចាគឬក៏សម្លេះប្រើថាឬអោឬឬហ្នឹងគឺមានន័យថាជ្រើសរើសចឹងនៅពេលដែលកោអ្នកមូហរិមអ្នកអ៊ីហ្រ៉មធ្វើហាជីអ៊ុំរ៉ោះហ្នឹងកោហាជីឬក៏អ៊ុំរ៉ោះណាកោសក់ខ្លួនឯងដែលគេហាមតែមានការចាំបាច់ទៅកោកោទៅប៉ុន្តែជំនួសដោយការផាកពិន័យ 3ប្រការដែលដែលយើងអាចជ្រើសរើសបានស៊ីយ៉ាមិនអោសតកោអោនុសុកបួសក៏បានសតកោក៏បាន សម្លេះសត្វក៏បានធ្វើមួយណាក៏បានដល់ឡែកការពិន័យក្នុងការយមៈពេលថ្ងៃខែរ៉មដននេះគឺមិនមែនជ្រើសរើសទេបើអត់មានលទ្ធភាពទីមួយចាប់ដើមអតិភិបគឺគេតម្រូវឲ្យដោះលែងខ្ញុំរាហើយដូចយើងបានលើកឡើងថាសម័យនេះអត់មានខ្ញុំរាដោះលែងទេអញ្ចឹង អត់មានខ្ញុំរាដល់ឡើយគឺចប់រឿងមួយអត់មានលទ្ធភាពហ្នឹងចូលដល់ចំណុចទី2បើអត់មានខ្ញុំរាទេគឺបួស2ខែជាប់គ្នាត្រូវតែបួស2ខែជាប់គ្នាសាកសិនអត់មានលទ្ធភាពបួសឬក៏មិនមានទៅសាកសិនណាឬក៏អ្នកខ្លះមានជំងឺបួសមូលមិនបានណាបួសបានក៏អានឹងរឿងផ្សេងប៉ុន្តែបើអត់លទ្ធភាពនឹងទៀតបានចូលដល់ដល់អាហារដល់អ្នកក្រីក្រមិនថាជីម៉ាក់ខារ៉ាម៉ាដន តើធ្វើម៉េចដល់អាហារទៅអត់ទេគេមើលតាមលំដាប់ដល់យ៉ាអានឹងចឹង أنه لا بد من التتابع في صوم شهرين បួស2ខែជាប់គ្នានឹងចាំបាច់តតែតតបគ្នាបន្តបន្តគ្នាមានន័យថាម៉េច شهرين متتابعين 2ខែជាប់ជាប់គ្នាតតគ្នាដូច្នេះមានន័យថាប្រសិនបើដាច់នៅថ្ងៃណាមួយគឺ ត្រូវចាប់ដើមបួសសាថ្មីរាប់សាថ្មីវិញណាសូម្បីបួសបានណាហើយបួសបាន50ថ្ងៃ55ថ្ងៃដល់សល់3ថ្ងៃទៀតដាច់ថ្ងៃរាប់សាថ្មីដើមវិញរាប់សាថ្មីដើមវិញដោយសារតែនប៊ីសល្លោះអាឡៃសាឡាមបានដាក់លក្ខខណ្ឌថាអាយាគូណាសាហរៃនីមូតតាប៊ីអៃនីចាំបាច់ត្រូវតែជាការបួស2ខែជាប់ជាប់គ្នា فإذا فرق فقد فعل ما لم يؤمر ប៊ីហ៊ីសល្លឡោះអាឡៃសាឡាមប្រសិនបើបួសមួយខែបួស10ថ្ងៃម្រាបួស10ថ្ងៃម្រាឬក៏អត់បានជាប់គ្នាទេចឹងមិនមែនមានន័យថាគេធ្វើនៅអ្វីដែលនប៊ីដាក់មកនោះទេมันបានបំពេញកាតព្វកិច្ចมันបានបំពេញទៅតាមអ្វីដែលនប៊ីដាក់មកនោះទេហើយអ្វីដែលធ្វើខុសទៅនឹងការបញ្ជាឬក៏កិច្ចការដែលនប៊ីដាក់មកត្រូវបានគេបដិសេធចោលមិនអាមីលអាមលាន់ លេសាអាឡៃហ៊ីអាមរូណាហ្វវរ៉ាត់អ្នកណាដែលធ្វើនៅអាម៉ាល់អ្វីមួយដែលមិនមែនជាបទបញ្ជារបស់នប៊ីស្របតាមបទបញ្ជារបស់នប៊ីទេនោះស្របតាមការបញ្ជាប្រើរបស់នប៊ីទេនោះវវរ៉ាត់ត្រូវបានគេបដិសេធណាត្រូវបានគេបដិសេធចោលអ្នកអត់ទទួលយកទេ لكن لو أفطر لعذر مثل أن يصيبه في أثناء الشهرين مرض يبيح في الفطر فأفطر فهل يستأنف ប៉ុន្តែប្រសិនបើគាត់ ស្រាយបួសដាច់បួសក្នុងអំឡុងពេល2ខែដាច់បួសដោយអ៊ូឌូរដោយមានហេតុផលច្បាស់លាស់ត្រឹមត្រូវដូចជាឈឺបួស2ខែចុងគ្នាបួសបាន1ខែកន្លះឈឺឈឺដែលហុកុំសារៈអនុញ្ញាតអាស្រ័យហ្នឹងតើគាត់ត្រូវស្រាយបួសហើយរាប់សាសម៉េចឬក៏រាប់តទៀតណាចម្លើយគឺរាប់តទៀតដោយសារអល់ឡោះសុបហានតាឡាបានបន្ទូលថាហ្វតកុលឡោះមស្តតតុមលទ្ធភាពរបស់គាត់គឺគាត់ចូលអ្នកតកវ៉ាចំពោះអល់ឡោះតាឡាទៅតាមលទ្ធភាព ចឹងគាត់បួសគាត់ធ្វើហើយបួសពីរថ្ងៃចុះនេះហើយក៏ប៉ុន្តែខណៈពេលនោះកំពុងតែអនុវត្តនោះគឺគាត់មានម៉ានៈមានអវ័យរារាំងដោយជំងឺរបស់គាត់មិនអាចឲ្យគាត់បន្តបានចឹងគាត់ស្រាយក៏ដូចគ្នានេះដែរបើសិនជាគាត់មិនសាភិតចាំបាច់ទៅធ្វើដំណើរគាត់ធ្វើដំណើរហើយទៅស្រាយចឹងស្រាយបានណាហើយបួសបន្តទៀតរាប់ថ្ងៃបន្តទៀតអាហ្នឹងដោយសារអូសរតែបើអរេធម្មតាដាច់ដោយអ្វីមួយធម្មតាគឺអត់បានទេ ណាអត់បានទេយ៉ាដោយសារតែគាត់បញ្ជាក់ថាអឺអាការស្រ័យបួសដោយអូលូតហ្នឹងដោយមានធុរៈចាំបាច់ហ្នឹងហរោស្រ័យនៅក្នុងខែរ៉ូម៉ាដនហើយខែរ៉ូម៉ាដនអស់ធំគឺខែរ៉ូម៉ាដនដែលធំបំផុតសំខាន់បំផុតតម្លៃបំផុតគឺខែរ៉ូម៉ាដនហ្នឹងហ្វកៃហ្វបិលកាហ្វារ៉ាអញ្ចឹងកាហ្វារ៉ាក៏អញ្ចឹងដែរក៏អាចបានដែរណា ក៏ប៉ុន្តែអមឡូសាហ្វរមិនអជ្លអយតមតតាហ្វីសាហ្វរីប៊ីលហ្វិតហ្វិនហ៊ូយ៉ាក់យ៉ាងកតិអតតាបូគាត់ថាប្រសិនបើដូច្នោះមែនប្រសិនបើសិនជាគាត់បួសពីខែចប់នីហើយគាត់ចង់ធ្វើដំណើរដើម្បីឲ្យคลายទៅជាអ្នកអសាភិរហ្នឹងដើម្បីអាចស្រ័យបួសបានដោយសារគាត់ហត់ណាអញ្ចឹងអាហ្នឹងគឺដាច់តរទីបហើយដាច់តរទីបហើយត្រូវរាប់តតាពួកហ្នឹងដាច់ហើយត្រូវរាប់សារថ្មីវិញហើយណា អានឹងចឹងវាយប់ដាក់មានជាឌីតចាប់ដើមសាជាថ្មីដោយសារតែការលេងបាច់បង្វែរដើម្បីផលប្រយោជន៍អ្វីមួយចំពោះហុកមស្រក់គឺអត់មានន័យទេអត់មានន័យទេណាចំណុចចំណុចតទៀតគាត់លើកឡើងថា أنه لو قرر الجماع في اليومين فعليه لكل يوم كفارة បើសិនជាអឺពាក់ព័ន្ធទៅនឹងថាគាត់ ជីម៉ាថ្ងៃហ្នឹងហើយស្អែកឡើងគាត់ជីម៉ាទៀត2ថ្ងៃជាប់គ្នាអញ្ចឹងលីគុលយោកាហ្វារ៉ោះកាហ្វារ៉ោះ2ដងណាកាហ្វារ៉ោះ2ដងបានថាតបហាវិន័យ2កម្រិតណាអមលអវល أنه يدل على أن كل يوم كفارة លើកទី1កាហ្វារ៉ោះម្ដងហើយលិអានគុលយោមអ៊ីបាដាមុស្តាកិលឡាមុនហ្វារីដាដោយសាររៀងរាល់ថ្ងៃគឺអ៊ីបាដាតអ៊ីបាដាត ផ្សេងផ្សេងពីគ្នាថ្ងៃហ្នឹងផ្សេងខ្សែផ្សេងអញ្ចឹងបំផ្លាញថ្ងៃនេះហើយទៅកប៉ាល់រស់មួយថ្ងៃស្អែកមួយទៀតទៅកប៉ាល់រស់មួយទៀតយ៉ាអញ្ចឹងមានន័យថា إذا قرر الاجتماع اجتماع في يومين فعليه لكل يوم كفارة អញ្ចឹងបើសិនជាគាត់អីគេបន្តជីម៉ាថ្ងៃនេះហើយណាស្អែកថ្ងៃស្អែកឬក៏ខានស្អែកជីម៉ាទៀតក្នុងការរ៉ាម៉ាដន2ដងគឺកាហ្វារ៉ា2 وإن كرر في يوم واحد فإن كف فإن فإن كفر عن الأول كفر عن الثاني وإن لم يكفر كفته كفارة واحدة អឺប៉ុន្តែដល់ឡៃបើសិនជាថ្ងៃហ្នឹងធ្វើពីរដងមកថាជីម៉ាក់ពីរដងអញ្ចឹងបើសិនជីម៉ាក់លើកទី1ហើយអឺគាត់កាហ្វារ៉ោះហើយពេលព្រឹកគាត់កាហ្វារ៉ោះថ្ងៃឡើងគាត់កាហ្វារ៉ោះឧទាហរណ៍តាមរយៈការផ្ដល់អាហារដល់អ្នកក្រ60នាក់ហ្នឹងធ្វើផ្លែតហើយអញ្ចឹងងាកឡើងគាត់ម្ដងទៀតដាក់ម្ដងទៀត អញ្ចឹងកាហ្វារ៉ាមួយទៀតកន្លែងហ្នឹងបើសិនជាកាហ្វារ៉ាហើយត្រូវងាយឡើងធ្វើទៀតតកាហ្វារ៉ាមួយទៀតតែបើសិនជាគាត់កាហ្វារ៉ាម្ដងហើយគាត់ថែមួយទៀតហើយអត់ទាន់បានបើសិនជាគាត់ជាម៉ាក់មួយហើយគាត់ថែមួយទៀតហើយអត់ទាន់បានកាហ្វារ៉ាហើយវិន័យទេអត់ទាន់បានសងបានដល់អាហារទេអញ្ចឹងគ្រប់គ្រាន់សម្រាប់ថ្ងៃដដែលហ្នឹង2ដងឬ3ដងថ្ងៃដដែលហ្នឹងគ្រប់គ្រាន់ហើយកាហ្វារ៉ាតែមួយករណីអត់ទាន់មានកាហ្វារ៉ាហើយណា បានន័យថាបើសិនជាម៉ាក់ទេព្រឹកក្នុងខែរ៉ាម៉ាដនហើយគាត់ដឹងថាអត់មានខ្ញុំបម្រើទេគាត់ដឹងអត់មានលទ្ធភាពអឺស្រ័យបួសអឺបួសពីរខែជាប់គ្នាទេអញ្ចឹងគាត់ដល់អាហារដល់អ្នកក្រ60នាក់អញ្ចឹង60នាក់គាត់ពេលព្រឹកហើយសាងភ្លឺរបស់គាត់ហើយគាត់កាវ៉ារហើយឲ្យ60នាក់ហើយស្រាប់ពេលសូហូនហើយម្ដងទៀតសូហូនហើយម្ដងទៀតគាត់គេថាដាច់អីហ្នឹងម្ដងទៀតកុំឲ្យខាតណាមកខាតឡៃសាំងណាអញ្ចឹងម្ដងទៀត ដោយសារគាត់កាហ្វារ៉ាពីព្រឹកហើយចង់ម្ដងទៀតហ្នឹងកាហ្វារ៉ាម្ដងទៀតដល់យើងទៅលើហូរ៉ម៉ាត់ខែរ៉ាម៉ាដនកាហ្វារ៉ាម្ដងទៀតអានេះសេះសៃមីនបានបញ្ជាក់ហេតុផលយ៉ាងនេះតែប្រសិនបើកាន់តែកាពីព្រឹកហើយតែគាត់អត់តន់កាហ្វារ៉ាទេគាត់អត់មានលទ្ធភាពបួសគាត់គាត់អត់មានលទ្ធភាពដោះលែងខ្ញុំរាទេអាចនឹងដល់អាហារអញ្ចឹងគាត់អត់តន់បានកាហ្វារ៉ាទេស្រាប់តែរហូតហើយគាត់ម្ដងទៀតអញ្ចឹងតែអញ្ចឹងគាត់មកកាហ្វារ៉ាពេលល្ងាចឬក៏ពេលស្អែកហ្នឹង ណាការផ្ដល់អាហារដល់អ្នកក្រីក្រ60នាក់ជាកាហ្វារ៉ាជាការផាកពិនិត្យរបស់គាត់ហ្នឹងគ្រប់គ្រាន់នៅពេលថ្ងៃចុងក្រោយពេលលើកចុងក្រោយហ្នឹងហើយណាអានឹងករណីអត់ទាន់មានសងតែបើសងវាមុនហើយលើកទី2ធ្វើសងហើយធ្វើទៀតសងទៀតសងហើយធ្វើទៀតសងទៀតអញ្ចឹងតែអត់ទាន់មានសងទេបើសិនតែក្នុងថ្ងៃតែមួយក្នុងថ្ងៃតែមួយគឺសងថ្ងៃពេលចុងក្រោយគឺគ្រប់គ្រាន់សងពេលចុងក្រោយគឺគ្រប់គ្រាន់ណាអឺហើយបើសិនជាថ្ងៃខុសគ្នាណាថ្ងៃហ្នឹងផ្សេង ស្អែកឡើងមួយផ្សេងទៀតអាហ្នឹងអត់ទេអាហ្នឹងត្រូវតែយ៉ាងម៉េចត្រូវតែសងផ្សេងនេះហើយយ៉ាអានលមុតបរសៀមឆ្ហរេនវឡូកានណាកិសែនគាត់ថាការបួស2ខែជាប់គ្នានេះគិតទៅតាមចំនួនខែ2ខែមិនមែន2ខែស្មើនឹង60ថ្ងៃទេមានន័យថាទោះបីជាខែខ្លះវាដាច់29ខែទី2 29 ចឹងសរុបចូលគ្នាមកគឺ24ពី49 18អត់បាន60ថ្ងៃទេបានតែ58ថ្ងៃចឹង58ថ្ងៃក៏ដោយគឺគិតទៅតាមខែខ្នើតនិងខែដាច់មើលខែណាមិនមែនគិតចំនួនអត់ពីខែ30ថ្ងៃទេវាអាស្រ័យទៅលើបើសិនជាខែហ្នឹងដាច់30ថ្ងៃដូចគ្នាពេញចឹង60ថ្ងៃពេញតែបើខែហ្នឹងដាច់28 29ចឹងវាអាចត្រឹម59ឬក៏58ទេយ៉ាអាហ្នឹងគឺយោងទៅលើខែមិនយោងទៅលើ អឺចំនួនថ្ងៃជាក់ស្ដែងនោះទេហើយក៏បញ្ជាក់ថាពាក់ព័ន្ធទៅនឹងការផ្ដល់អាហារ annahu la buta min it'am 60 miskina la it'ami la it'am at'am 60 miskina មានន័យថាចាំបាច់ទៅតែផ្ដល់អាហារចំនួន60នាក់មិនមែនផ្ដល់អាហារនៅចំនួនអាហារសម្រាប់ គ្រប់គ្រាន់60នាក់នោះទេ មានអាហ្នឹងគឺដូច ដែលយើងបានលើកឡើងកាលពីម្សិលមិញសម្រាប់អ្នកដែលអត់មានលទ្ធភាពបួសឲ្យកាហ្វារ៉ោះណាអត់មានលទ្ធភាពបួសទៅផ្ដល់អាហារដល់អ្នកក្រីក្រណាមានន័យថាអាហារដែលគាត់ទៅផ្ដល់ហ្នឹងបើសិនជាគាត់អត់មានលទ្ធភាពបួស2ខែជាប់គ្នាគាត់ទៅផ្ដល់អាហារចំនួនមនុស្ស60នាក់រមនោះបានចំនួន60នាក់អ្នកក្រីក្រមិនមែន60នាក់ហ្នឹងឧទាហរណ៍គាត់ឲ្យ ម្នាក់មួយកតាំងឧទាហរណ៍ណាម្នាក់មួយកតាំង60នាក់អញ្ចឹងបើ60នាក់ 60តាំងចុះ60តាំងចែកឲ្យមនុស្ស10នាក់ម្នាក់10តាំងឲ្យ6នាក់ម្នាក់10តាំងម្នាក់10តាំងអត់ត្រឹមត្រូវទេចាំបាច់ត្រូវតែចំនួន60នាក់ណា60នាក់អានឹងដូចយើងបានច្បាស់លាស់ហើយកាលពីអឺម្សិលមិញពាក់ព័ន្ធទៅនឹងការផ្ដល់អាហារសម្រាប់អ្នកដែលអត់មានលទ្ធភាពបួសណា أنه لا شرط لا يشترط في إطعام المساكين التمليك التمليك អត់ ចាំបាច់លក្ខខណ្ឌថាផ្ដល់អាហារនឹងចាំតឲ្យអ្នកក្រីក្រគ្រប់គ្រងដូចជាអីដូចជាដល់កន្តាំងអឺឲ្យអាហារឬក៏ឲ្យអង្គដើម្បីយកទៅកាន់ជាគ្រប់គ្រងមិនមែនទេមានន័យថាអត់ចាំបាច់អ្នកក្រមកអឺទទួលសិទ្ធពេញលេងក៏ដោយតាមលីកគេហៅគ្រប់គ្រងសិទ្ធពេញលេងក៏ដោយក៏ក៏បានដែរឧទាហរណ៍ថាបើសិនជាអ្នកណាដល់អាហារដល់អ្នកក្រីក្រ ណាឲ្យហូបថ្ងៃត្រង់ឬក៏ពេលល្ងាចហ្នឹងណាគ្រប់គ្រាន់ណាហារុសចឹងដូចយើងបានលើកឡើងខាងម្សិលមិញនេះគឺជាប្រភេទដែលហុកមសារៈមិនចំណត់មិនកំណត់បរិមាណនៃអាហារដែលត្រូវផ្ដល់ឲ្យអ្នកក្រក៏ប៉ុន្តែជាប្រភេទដែលហុកមសារៈត្រូវកំណត់ចំនួនអ្នកទទួលចំណត់ចំនួនអ្នកទទួលខុសពីសកាត់វិត្រាដែលសកាត់វិត្រាហុកមសារៈកំណត់ចំនួនកន្តាំង ឬក៏ចំនួនអង្គចំនួនអាហារដែលយើងត្រូវចេញ តែมันកំណត់มันកំណត់ចំនួនអ្នកទទួលអញ្ចឹងពីរនេះផ្ទុយគ្នាចេះទេបើអត់កំណត់ចំនួនអ្នកបើអត់កំណត់ចំនួនអាហារក៏បរិមាណអាហារដែលផ្ដល់ទេឲ្យតែហៅថាផ្ដល់អាហារដល់អ្នកក្រីក្រឆ្អែតទៅតាមវិធីណាក៏អាចចូលក្នុងន័យនឹងដែរប៉ុន្តែត្រូវតែរកចំនួនអ្នកទទួលនឹងឲ្យបាន គ្រប់ចំនួន ដែលលោកកុំសារៈកំណត់នោះគឺចំនួន60នាក់ចា60នាក់ចា ចឹងវាស្រដៀងដូចម្សាឡាដែលយើងបានលើកឡើងកាលពីម្សិលមិញដែរណាម្សិលមិញដែរពាក់ព័ន្ធទៅនឹងអ្នកដល់អាហារដល់អ្នកស្រែកបួសហើយពាក់ព័ន្ធទៅនឹងម្សាឡាពាក់ព័ន្ធនឹងហាឌីសនេះយវ៉ាសមុសាអតិលិនសានវាកាហ្វារ៉ាអាចជួយគ្នាបានណាឧទាហរណ៍ថាបើគាត់ដូចជាហាឌីសណាប៊ីអញ្ចឹងណាប៊ីក្នុងហាឌីសហ្នឹងគឺគាត់មកជួបណាប៊ីដើម្បី សួរហើយនប៊ីឲ្យគាត់កហ្វារ៉ាគាត់អត់មានលទ្ធភាពតាំងពីដោះលែងខ្ញុំរ៉ារហូតដល់ដល់អាហារដល់អ្នកក្រីក្រគឺអត់មានលទ្ធភាពចឹងទេពេលដែលគេឲ្យសតកោឲ្យនប៊ីពេលដែលគេផ្ដល់ហឌីឲ្យនប៊ីនៅតាម៉ាត់នប៊ីក៏ឲ្យគាត់ដើម្បីទៅអឺបរិច្ចាគណាទៅបរិច្ចាគកហ្វារ៉ារបស់គាត់អញ្ចឹងអាចយើងជួយបានអាចទៅជួយគេបានបើសិនជាអ្នកនឹងអត់មានលទ្ធភាពទេយើងអាចជួយបានបងប្អូនអាចជួយគាត់បានបើគាត់ខុសហើយ ជួយជាអាហារក៏បានដើម្បីឲ្យគាត់យកដល់ឲ្យអ្នកក្រីក្រគឺយើងអាចជួយអឺឧបត្ថម្ភបានហើយក៏ដូចគ្នានេះដែរអ្នកដែលអត់មានលទ្ធភាពបួសម្សិលមិញណាបើសិនជាអត់មានលទ្ធភាពបួសចាស់ជរាឬក៏អ្នកមានជំងឺជួនកាលអ្នកជំងឺណាអត់ក្រីក្រអញ្ចឹងទៅអត់មានលទ្ធភាពទាំងបួសហើយក៏អត់មានលទ្ធភាពទាំងដល់អាហារដល់អ្នកក្រីក្រដែរអានេះយ៉ាងម៉េចវិញនិយាយថាបើសិនជាអត់មានលទ្ធភាពទាំងអស់អញ្ចឹងគឺអស់អស់ អត់មានលទ្ធភាពគឺអត់ត្រឹមអត់ហ្នឹងគាត់ហ្នឹងអត់មានលទ្ធភាពបួសក៏អត់ទេដោយសារគាត់ឈឺអត់សង្គមតាជាហើយបើសិនជាផ្ដល់អាហារដល់អ្នកក្រីក្រក៏អត់ដែរគាត់អត់មានអីសោះអត់មានទាំងឆ្នាំជាសង្កោជាបាលផងនោះអញ្ចឹងគឺអត់លទ្ធភាពអត់ទេប៉ុន្តែយើងអាចជួយគាត់បានណាឧទាហរណ៍ហារីអង្គមកបាវឲ្យគាត់ដើម្បីគាត់សតកាសឲ្យគេចំនួន60នាក់ចំនួនការបួសរបស់គាត់ឬក៏ជួយធ្វើអាហារ ឲ្យគាត់ដើម្បីឲ្យគាត់យកទៅឲ្យអ្នកក្រីក្រចំនួន60នាក់ដាក់នឹងឡាក់អញ្ចឹងអាចណាអាចជួយគ្នាបានក្នុងបើបហ្នឹងក្នុងករណីហ្នឹងយ៉ាអឺអ្វីដែលយើងបានបកស្រាយពីខាងលើគឺបញ្ជាក់យ៉ាងច្បាស់ហើយថាអ៊ីស្លាមគឺជាសាសនាដែលរ៉ហ្មាឌីនុរ៉ហ្មាឌីនុឌីនុរ៉ហ្មាអ៊ីស្លាមគឺជាសាសនាដែលអីគេរ៉ហ្មាអាណិតស្រឡាញ់មេត្តាករុណា ដោយសារយើងមើលថាភាគច្រើននៃកាហ្វារ៉ោះការផាវិន័យការជំរុញការចេញសកាទាំងអស់គឺសំដៅទៅលើអ្នកក្រីក្រទាំងអស់នេះគឺជាវិធីសាស្ត្រមួយដែលជំរុញឲ្យមានការយកចិត្តទុកដាក់ទៅលើអ្នកក្រីក្រហើយក៏ជួយអូសទាញណាទ្រព្យសម្បត្តិដែលលើសដែលសល់ដែលត្រូវការបរិច្ចាគហ្នឹងយកមកឲ្យអ្នកក្រីក្រដែរណាតាំងពីកាហ្វារ៉ាក៏អញ្ចឹងតាំងពីហ្សាកាត់ក៏ឲ្យអ្នកក្រីក្រ ហើយកាហ្វារ៉ាអីផ្សេងផ្សេងអីទៀតក៏ឲ្យអ្នកក្រីក្រអញ្ចឹងមានន័យថាជាសាសនាមួយដែលជំរុញទៅលើការគុតគង់ឲ្យអ្នកក្រីក្រមើលថែអ្នកក្រីក្រដែលនៅក្នុងសង្គមចូលមើលថែគ្នាទៅវិញទៅមកណាមើលថែគ្នាទៅវិញទៅមកអញ្ចឹងនេះគឺជាអឺអ្វីដែលជាគេការអប់រំក្នុងសាសនាអ៊ីស្លាមរបស់យើងណាមើលទៅលើអ្នកក្រីក្រហើយមិនតែប៉ុណ្ណោះ ក៏អាចបញ្ជាក់ឲ្យយើងឃើញថាអ៊ីស្លាមអល់ឡោះតាឡាផ្ដល់រីស្គីឲ្យអត់កំណត់ទេជួនកាលដូចជាបរោះអញ្ចឹងអត់មានអីសោះនៅជួបរបីទៅហើយអ្នកដែលយកអ្វីផ្លែលម៉ាទៅហាឌីអានគឺដើរតម្រង់ទៅកុំជ្រីសដែលនប៊ីសល្លឡោះអាស្លាមមានបរោះនៅក្នុងហ្នឹងអញ្ចឹងបានរីស្គីអញ្ចឹងទៅយ៉ាហើយអ៊ីស្លាមក៏ជំរុញឲ្យមានការដោះលែងខ្ញុំបម្រាទាសភាពគឺបំបត្តិណាដោយសារតែនៅក្នុងហាឌីសក្នុងសំណាស់ជាច្រើនណា ជំរុញឲ្យមនុស្សនឹងដោះលែងខ្ញុំបម្រើសូម្បីតែការខាប់ផាពិន័យនឹងធនធននឹងឲ្យដោះលែងខ្ញុំបម្រើអញ្ចឹងគោលបំណងដើម្បីឲ្យដោះលែងខ្ញុំបម្រើកុំឲ្យមានមនុស្សទៅជាប់ជាទីស្ករណានប៊ីសល្លោះអាឡៃសាឡាមក៏បាននិយាយក្នុងអានេះផ្សេងដែលបញ្ជាក់អំពីឧត្តមភាពនិងផលប្រយោជន៍ការដោះលែងខ្ញុំបម្រើនឹងគឺរាល់រាល់អវយវៈនៃអ្នកដែលយើងដោះលែងខ្ញុំបម្រើដែលយើងដោះលែងអល់ឡោះតាឡានឹងដោះលែងអំពីភ្លើងនរកាវិញណាដោះលែងអវយវៈនោះ ឲ្យយើងនៅនៅថ្ងៃគិយាមអំពីភ្លើងដុតកៅប៉ុន្តែចាអញ្ចឹងយើងបញ្ជាក់នៅក្នុងរេសនេះគឺមានច្រើនហើយអ្វីដែលពាក់ព័ន្ធនឹងមសាឡានេះឃើញថាមានប៉ុណ្ណេះប៉ុន្តែនៅមានមសាឡាមួយទៀតសួរថាតើប្រពន្ធបរោះដែលមកសួរនប៊ីនឹងទៅកាហ្វារ៉ោះដែរឬក៏អត់គាត់ទៅសួររឿងនប៊ីពីរឿងកាហ្វារ៉ោះគឺរឿងផាពិន័យនប៊ីឲ្យគាត់ផាពិន័យប៉ុន្តែប្រពន្ធរបស់គាត់ដែលគាត់ធម្មតាជាម៉ាក់ពីអ្នកប្តីប្រពន្ធហ្នឹងឃើញទេ ចុះប្តីហ្នឹងនប៊ីឲ្យធ្វើចេះធ្វើចេះចេះចុះប្រពន្ធហ្នឹងត្រូវធ្វើចឹងដែរឬអត់ត្រូវបួស2ខែជាប់នេះឬក៏ត្រូវដោះលែងខ្ញុំបម្រើឬក៏ត្រូវដោះលែងត្រូវដល់អាហារ60នាក់ដែរឬទេណាអ៊ូឡាម៉ាមួយចំនួនថាអត់មានបញ្ហាទេឡាសៃអាឡៃហាអត់មានចំពោះនាងកើតអីទេបានថានាងគឺអត់មានអីតែម្ដងដោយសារតែនប៊ីសល្លោះអាឡៃសាឡាមប្រើតែប្តីរបស់គាត់ទេណា ប្តីរបស់គាត់ទេអញ្ចឹងកលៈកលៈទេសៈនេះបើសិនជាចាំបាច់សម្រាប់ប្រពន្ធត្រូវធ្វើចឹងដែរគឺនវីចាំបាច់ត្រូវតែប្រាប់ត្រូវតែប្រាប់ដោយសារតែมันអាចអឺសងំស្ងៀមឬក៏លាក់ទុកបាននោះទេហើយឧលមាមួយចំនួនទៀតគាត់ថានាងអលមុខតារះក៏រជុលដោយប្រពន្ធហ្នឹងគឺដោយប្តីចឹងដែរបើថាកអ៊ីដាសារអ៊ីយ៉ាកអ៊ីដាសំខាន់គឺ annama sabata fi haqqir rijal sabata fi haqqin nisa illa bidalil អ្វីដែលកើតឡើងសម្រាប់បុរសត្រូវធ្វើហ្នឹងវាក៏ជាកាតព្វកិច្ចកើតឡើងសម្រាប់ស្ត្រីដែរលើកឡើងថាមានដាលីលបញ្ជាក់ថាស្ត្រីនឹងអត់ចូលអាហ្នឹងទៅទៅយើងថាអត់ចូលអញ្ចឹងកន្លែងហ្នឹងគឺអឺកើតឡើងចំពោះអឺស្ត្រីហ្នឹងគឺចំពោះឧលមាមួយចំនួនហ្នឹងគឺថាវ៉ាជីបត្រូវតែដល់អាហារដូចគ្នាផងដែរ តកាវ៉ាដល់ដូចគ្នាផងដែរចុះគេថាអឺអឺហេតុអីបានជារ៉ាស៊ូលឡោះអត់អត់បានរំលឹកនៅក្នុងហាឌីសហ្នឹងណាអ៊ូឡាម៉ាដែលថាវ៉ាយិបចំពោះសតិអកាហ្វារ៉ាដែរហ្នឹងបានលើកឡើងថាអឺរឿងដែលគេមកសួរពាក់ព័ន្ធទៅនឹងបុគ្គលធម្មតាណាប៊ីអត់ដែលដេញដល់ទៅដល់បុគ្គលទី2ទី3ទេណាអាហ្នឹងជាយុទ្ធសាស្ត្រឬក៏មុអាម៉ាឡារបស់ណាប៊ី នប៊ីតែងតែនិយាយចំពោះមុខអ្នកដែល មកជាបញ្ហាជាបញ្ហាទៅលើអ្នកហ្នឹង តែបើពាក់ព័ន្ធនឹងអ្នកដតីគឺនប៊ីមិនមិនពលឹះឬក៏មិនហួសទៅដល់ជនទី3នោះទេដូចជារឿងអបសពចានអញ្ចឹងប្រពន្ធរបស់គាត់ប្រាប់ថាអបសពចានហ្នឹងបរោះកំណាញ់អត់ដល់នៅប្រកាសអីទេចឹងទេនប៊ីប្រាឲ្យប្រពន្ធរបស់គាត់ហ្នឹងយកទៅបើចាំអនុញ្ញាតឲ្យយកទ្រព្យសម្បត្តិហ្នឹងដើម្បី មកគ្រប់គ្រាន់ហើយនឹងគោលរបស់អ្នកតាមតម្រូវការជាក់ស្ដែងណាអញ្ចឹងគាត់អត់មានហៅអបូសិបយ៉ាងមកសួរថាអ្នកឯងហេតុអីមិនអោយដល់កោះចោះអត់ទេនិយាយតែចំពោះបុគ្គលទេអញ្ចឹងហើយបានជាអត់មានលើកឡើងក្នុងហាឌីសណាអញ្ចឹងនេះគឺជាហេតុផលមួយហេតុផលទី2អាចថាបរិះនឹងបង្ខំប្រពន្ធរបស់គាត់ណាជួនកាលអាចបង្ខំប្រពន្ធរបស់គាត់ដោយសារមានរាវយ័តលើកឡើងថាម៉េចហាឡាក់ទូវ៉ាអាហ្លាក់ទូ ហើយឡាទូបានថាខ្ញុំវិនិច្ឆ័យអន្តរាយហើយខ្ញុំធ្វើឲ្យគេវិនិច្ឆ័យអន្តរាយដែរអញ្ចឹងអាចនិយាយបានថាអាចចូលក្នុងករណីសង្ស័យមួយថាគាត់នឹងបង្ខំប្រពន្ធរបស់គាត់ហើយបើសិនជាករណីបង្ខំអញ្ចឹងគឺប្រពន្ធអត់មានត្រូវកផារ៉ាទេអញ្ចឹងហើយបានជានប៊ីអត់បានលើកឡើងអញ្ចឹងបើសិនជាស្ម័គ្រចិត្តទាំងអស់គ្នាជាមួយគ្នាគឺចាំបាច់ត្រូវតែកផារ៉ាទាំងពីរនេះអានេះអ្វីដែលដែលបានលើកឡើង ហើយនេះគឺអ៊ីស្ទីម៉ាលករណីដែលអាចច្រើនណាហើយក៏អាចផងដែរថាស្ត្រីនឹងអត់បួសជួនកាលគាត់អត់បួសគាត់ទឹមអស់រដូវចឹងទៅពីសពោះយ៉ាងសពោះហើយបានអស់ពេលភ្លឺដល់ថ្ងៃសៀលទៅគាត់អត់មានអស់រដូវគាត់មួយទឹកសម្បាយ៉ាងរហូតដល់ថ្ងៃសៀលទៅគឺគាត់មានអីត្រូវបួសទៀតអញ្ចឹងអាចថាប្តីនឹងជាអ្នកដែលបួសប្រពន្ធនឹងអត់បួសអញ្ចឹងគាត់ ជ្រុលជ្រួចឹងទៅចឹងហើយបានជានប៊ីឲ្យកាហ្វារ៉ាសប្តីប្រពន្ធឲ្យមានបញ្ហាទេដោយសារគាត់អត់បួសផងណាដោយសារគាត់អ៊ូសូតចឹងនេះគឺអ៊ីស្ទីម៉ាលកាន់ន័យអាចវាច្រើនក៏ប៉ុន្តែកអ៊ីដាជាទូទៅគឺកអ៊ីដាក្នុងហុកមសារ៉ា تساوي الرجال والنساء في العبادات إلا ما قام إلا ما قام عليه الدليل ណា នៅក្នុងសរិយាអ៊ីស្លាមរបស់យើងគឺមានកអ៊ីដាអស្លីយ៉ាមួយគឺថាប្រុសហើយស្រីក្នុងវិស័យអ៊ីបារ៉ាត់គឺដូចគ្នាកតាបកិច្ចធ្វើអីធ្វើដូចគ្នាវ៉ាយប់អីវ៉ាយប់ដូចគ្នាសុណាត់សុណាត់ដូចគ្នាធ្វើអីធ្វើដូចគ្នាលើកលែងតែចំណុចមួយសាឡាដែលមានដាលីលបញ្ជាក់ថាស្ត្រីអត់ចូលឬក៏ប្រុសអត់ចូលនោះទេគឺបានជាហុកុំនោះដល់ឡាយសម្រាប់ប្រុសឬក៏ដល់ដល់ឡាយសម្រាប់ស្រីដូចជាហ៊ីយ៉ាបអញ្ចឹងមានប្រុសណាចូលអញ្ចឹងក្នុងហុកុំសម្រាប់ស្ត្រីអញ្ចឹងបើហុកុំ អត់មានបញ្ជាក់ថាអានេះបោះស្រីនេះបោះប្រុសទេគឺទាំងស្រីទាំងប្រុសគឺស្មើភាពគ្នាចឹងតែម្ដងណាអញ្ចឹងគាត់ថាម៉េចអលម៉រអះអមតាវីអះការ៉ាជុលស្ត្រីដែលស្ត្រីហ្នឹងគឺដូចបុរសដែរដែលបើសិនជាគាត់ទៅពីរនាក់លងលោមគ្នាអញ្ចឹងគឺដូចបរោះដូចប្តីប្រពន្ធដែរបានន័យថាត្រូវវ៉ាយិបកាហ្វារ៉ះទាំងពីរនាក់ចាម៉ាសាឡាមួយទៀតដែលនប៊ីសល្លោះអាឡៃសាឡាមបានលើកគឺពាក់ព័ន្ធទៅនឹងកតតើ អាការជីម៉ាក្នុងខែរ៉ម៉ាដនដែលទៅកតហើយហ្នឹងអើដែលទៅអឺពីនៃឲ្យបួសពីរខែជាប់គ្នាហើយនឹងអឺដោះលែងសម្រាឬក៏ដល់អាហារដល់អ្នកក្រីក្រ60នាក់ហ្នឹងបើធ្វើអញ្ចឹងហើយត្រូវបួសទៀតឬក៏អត់មានន័យថាអ៊ូឡាម៉ាមួយចំនួនដូចជាសេកុលអ៊ីស្លាមរ៉ៃម៉ាអល់ឡោះថាអត់ចាំបាច់កតទេពីព្រោះគាត់គាត់ដាច់បួសដោយចេតនា វាជាអំពើទុសាគាត់អត់បួសដោយចេតនាជាទុសាចឹងកដោអត់សាទេអាហ្នឹងអាហ្នឹងករណីទី1ករណីទី2អ្នកខ្លះថាចាំបាច់តកដោដោយសារតែម៉ាក់រូបណាអ៊ូឡាម៉ាខ្លះអឺចាំបាច់តកដោដោយសារតែនប៊ីអត់លើកឡើងថាកដោហ្នឹងដោយសារតែដឹងច្បាស់ថាការណាដាច់បួសខែរ៉មដនគឺត្រូវកដោមួយថ្ងៃហ្នឹង ចឹងយើងកលទី2នេះគឺមានន័យថាបួស2ខែហើយខែមួយថ្ងៃទៀតអាមួយថ្ងៃហ្នឹងមួយថ្ងៃកដ កដហើយបូកជាមួយហ្នឹងក៏ប្រហែល2ខែចឹងមានន័យថាអ្នកដែលជាម៉ាក់នៅក្នុងខែរ៉ាម៉ាដនទី1ដាច់បួសអ្វីដែលជាលទ្ធផល4ដាច់ហើយទី2ដូសាណាដាច់បួសដូសាទី3គាត់ត្រូវតោបត់ចំពោះអល់ឡោះស៊ុបហានហ៊ូវតាឡាតោបត់ ទៅវត្តទៀតណាទី4គាត់ទៅបួសកដសមួយថ្ងៃ ទី5គាត់ត្រូវអឺបន្ថែមពីលើការកដហ្នឹងនៅការផាកពីនេះទៀតចាចឹងនេះគឺជាអ្វីដែលសេះរ៉ៃម៉ុងបានលើកឡើងពាក់ព័ន្ធទៅនឹងអឺហាឌីសមួយដែលនិយាយអំពីបំរាមធំបំផុតក្នុងការបួសខែរ៉ាម៉ាដននោះគឺការជីម៉ាចាចឹងសូមលើកឡើងប៉ុណ្ណេះដោយសារមសាឡាគឺបងប្អូនយើងបានជួបភាគច្រើនហើយ ចឹងសង្ឃឹមថាយើងថែរក្សាបួសរបស់យើងទាំងអស់គ្នាហើយសង្ឃឹមថាអល់ឡោះសុតាឡាហ៊ីដាយ៉ាតោហ្វិកឲ្យយើងបានបួសពីដើមខែរហូតដល់ចប់ទាំងអស់គ្នាអ៊ីនសាអល់ឡោះយ៉ាចឹងវបិលឡាហ៊ីតោហ្វិកវលហ៊ីដាយ៉ាអស្សឡាមអាឡៃគុំវរ៉ាហ្មាតុលឡាហ៊ីវបារកាតុ